ម្សិលមិញគឺខ្ញុំទៅដល់ផ្ទះជាមសុកគាត់បញ្ជូនសារសម្លេងមកថារបបឥឡូវជិតដល់ពេលចូលឆ្នាំនៅសាលាការលោកដូរនោះទូគួរតែដាក់តម្លៃចឹងបានក្រៅទៅលើថាអរគុណដល់បងដែរត្រូវអាហ្នឹងត្រូវបងក៏ចង់ដាក់ចឹងដែរតោះបីជើមសុកយ៉ាងម៉េចក៏ដោយជើមសុកនៅតែនិយាយមកខ្ញុំមកហើយថ្ងៃនេះស្ទឹងរាល់ថ្ងៃអាទិត្យ តើគាត់មានរឿងអីមិនយល់គាត់សួរខ្ញុំព្រោះខ្ញុំអត់ចាត់ទុកគាត់ជាសត្រូវរបស់ខ្ញុំទេអរងនិយាយគ្រាវត្តេណាល្អអានឹងយើងទទួលយកខ្ញុំគិតឃើញថារឿងនេះវាជារឿងល្អសម្រាប់មនុស្សទាំងអស់มันចាំបាច់ឲ្យទៅសួរនាំរនអ្នកបោះប្រែទេណាស់ហ្នឹងទៅឃើញឧទាហរណ៍តែជ័យជៀនយ៉ាងជ័យជៀនយើងអាចដាក់ ផ្លាកមួយលើហ្នឹងឯងយើងដាក់ជើងជឿនអញ្ចឹងនៅក្នុងហ្នឹង គឺថា1គីឡូប្រមាណប្រមាណដុំប្រមាណស្អីអញ្ចឹងយើងរកវិធី ដាក់ទៅគឺដាក់នៅផ្លាកមួយអញ្ចឹងទៅជ័យជឿនអញ្ចឹងទាំងខ្មែរទាំងបរទេសដឹងថាណែជ័យជឿនហ្នឹងបិទស្មើហ្នឹង3000រៀលមួយ1000 ហើយយើងដាក់ជាភាសាអង់គ្លេសទៅ ស្មើនឹងប្រមាណ0.7អីចឹងទៅអាហ្នឹងវាបង្កើតបាននៅការងាយស្រួលការងាយស្រួលអាហ្នឹងសូមបញ្ជាក់សូមជឿនឿឲ្យក្រសួងទេសចរក្រសួងពាណិជ្ជកម្មជាពិសេសអាជ្ញាធរដែនដីចុះធ្វើអាហ្នឹងកុំរងចាំពីថ្នាក់ជាតិថ្នាក់ក្រោមជាតិណាប់លើទៅ ដើម្បីប្រកួតប្រជែងប្រកួតប្រជែងក្រៅពីអនាម័យគឺយើង ត្រូវរញ៉ាតម្លៃនេះដើម្បីឲ្យភ្ញៀវងាយស្រួលក្នុងការទិញឬមិនទិញមិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែលអាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់ អារម្មណ៍ស្មុគស្មាញ បន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃគឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍